គួរយល់ដឹងករណីកំពុងរសើបមួយនេះលោកជំទាវអុកញ៉ានិងវណ្ណៈបាន លើកឡើងថា ចាថាតើលើកឡើងបែបណានោះឥឡូវយើងតាមដានព័ត៌មានលម្អិតទាំងអស់គ្នាកាលពីថ្ងៃទី11ខែកុម្ភៈឆ្នាំ2023វីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពប្រពន្ធដើមតាមតន់ប្តីកំពុងដេកជាមួយស្រីក្នុងផ្ទះសំណាក់រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាកំពុងតែคล้ายជាប្រធានបទដ៏រសើបរបស់មហាជន។ តាមរយៈវីដេអូនេះអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងធ្វើការវែកញែកយ៉ាងចម្រុងចម្រាស់មានអ្នកខ្លះ មានក្តីអាណិតចំពោះភៀកគីខាងស្រីដែលត្រូវជាប្រពន្ធដើមប្រអំពើហិង្សាដាក់នោះហើយអ្នកខ្លះទៀតក៏បានជេរប្រមាថចំពោះភៀកគីខាងប្រពន្ធដើមដោយយោងការប្រើប្រាស់អំពើហិង្សាហើយក៏មានអ្នកខ្លះទៀតលើកឡើងថា អ្នកដែលយកប្តីគេសមតែត្រូវធ្ងន់ចឹងហើយ ទោះយ៉ាងណាពេលនេះភៀកគីខាងស្រីដែលយកប្តីគេបានចេញមុខបកស្រាយហើយតាមរយៈកិច្ចសម្ភាសមួយជាមួយនឹងលោក K01 ដោយនាងបានអះអាងថានាងបានស្គាល់ប្តីគេនោះតាមរយៈ Facebook ដោយនាងមិនដឹងថាជាប្តីរបស់គេនោះទេដោយសារតែបុរសម្នាក់នោះប្រាប់នាងថាបានលែងលះជាមួយគ្នាដាច់ស្រេចទៅហើយចំពោះរឿងគេប្រើអំពើហិង្សាលើនាងនោះស្ត្រីខាងលើបានបញ្ជាក់ថា នាងមិនមានបំណងដាក់ពាក្យបណ្ដឹងនោះទេព្រោះនាងគឺជាអ្នកខុសហើយនាងក៏ទទួលស្គាល់កំហុសរបស់ខ្លួនផងដែរជាមួយគ្នានោះនាងក៏បានសុំទោសប្រពន្ធដើមជាសាធារណៈនិងសន្យាឈប់តាក់ទងបរិសម្នាក់នោះទៀតហើយអ្វីដែលកាន់តែចាប់អារម្មណ៍គួរឲ្យអាណិតនោះនៅក្នុងបទសម្ភាសរបស់ K01 ខាងលើនេះនៅពេលសួរថាអ្នកណាដែលនាងសំទោសនឹងចង់ជួបមុនគេស្រាប់តែនាងឆ្លើយថាគឺជាម៉ាក់រំពេចនោះម៉ាក់របស់នាងក៏បានបង្ហាញខ្លួននៅចំពោះមុខនាងហើយនាងក៏បាន យំលុតជង្គង់សំទោសម្ដាយមើលទៅពិតជាគួរឲ្យអាណិតចានេះគឺជាការលើកឡើងអំពីផ្លូវច្បាប់សម្រាប់អ្នកអង្គការនៅវណ្ណៈបន្ទាប់ពីមានរឿងរ៉ាវក៏ក្រើកបណ្ដាញសង្គមរឿងប្តីមានស្រី